ក្តៅដូចបាយពុះឈន់សវណ្ណរាជព្រមចេញមុខបកស្រាយរឿងទុំសវត្តច្រៀងពីរោះពេកដូចចាក់ឌីទៅឲ្យនៅលោកឈន់សវណ្ណរាជបានធ្វើការចេញបកស្រាយម្ដងទៀតបន្ទាប់ពីមហាជននៅបន្តរិះគន់លោកជុំវិញភាពចម្រុងចម្រាស់ដែលឲ្យបេក្ខជន ទុំរដ្ឋាហៅទុំសវត្តធ្លាក់ចេញពីកម្មវិធី Cambodian Idol រដូវកាលទី4 វគ្គចាត់ audition សប្តាហ៍ទី4ជុំវិញរឿងនេះផងដែរនៅលើបណ្ដាញសង្គមគេបានឃើញមានវីដេអូមួយបង្ហោះចែកចាយជាច្រើន ដែលក្នុងនោះទំនងជាវីដេអូកាត់តដោយភ្ជាប់រូបភាព និងសម្លេងរបស់លោកឈុនសវណ្ណរាជនិយាយជាមួយបេក្ខជនទុំសវັດថា មកពីប្អូនច្រៀងពីរោះពេកដោយម្ចាស់ដើមដូចចាក់នេះទៅឲ្យនៅ វីដេអូមួយនោះត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមចែករំលែកជាច្រើននិងបានធ្វើឲ្យមហាជនកាន់តែខឹងលោកឈុនសវណ្ណរាជយកអារម្មណ៍គេមកលេងសើចយ៉ាងណាក៏ដោយ លោកឈុនសវណ្ណរាជក៏បានចេញមកបកស្រាយម្ដងទៀតថា នោះជាវីដេអូកាត់តប៉ុណ្ណោះដោយនោះជាខ្សែវីដេអូដែលលោកនិយាយជាមួយឈិនរតនៈក្នុងកម្មវិធី Cambodian Idol ដូចគ្នាតែមិនមែននិយាយជាមួយទុំសវັດនោះទេ ការបកស្រាយនេះគឺលោកឈុនសវណ្ណរាជធ្វើឡើងតាមរយៈការបង្ហោះលើកណនីរបស់លោកដោយអមជាមួយវីដេអូ2ទី1វីដេអូនិយាយជាមួយឈិនរតនាទី2វីដេអូនិយាយជាមួយនឹងទុំសវណ្ណនិងមានខ្លឹមសារថា នេះជាវីដេអូពិតប្រាកដដោយសារតែមានវីដេអូកាត់តធ្វើឲ្យបងប្អូនមានការយល់ច្រឡំសូមពុកម៉ែបងប្អូនមើលដោយការពិចារណា ដើម្បីកុំឲ្យមានការយល់ច្រឡំច្រើន មកលើរូបខ្ញុំបាទសូមអរគុណដល់ប្អូនស្រីច័ន្ទដាវី ដែលផុសវីដេអូមួយនេះ ហើយក៏សូមទូផង ដែលយកមកផុសបន្តសង្ឃឹមថាយកយល់ណាសូមអរគុណគួររំលឹកដែរថាកាលពីម្សិលមិញនេះលោកឈុនសវណ្ណរាជក៏បានធ្វើការ live បកស្រាយរួចម្ដងហើយករណីមហាជនយល់ថាលោកចាត់ទុកពួកគេដូចជាសម្រាម ដោយលោកបាននិយាយក្នុងការ live ថា ពាក្យមិនយកខួរក្បាលគិតរឿងសម្រាមលោកតែងតែនិយាយយូរមកហើយជាសង្ឃដីការបស់ដេចគុណគូសុភាពនេះគ្រាន់តែជាពាក្យលើកទឹកចិត្តខ្លួនឯងមិនមែនសំដៅរិះគន់មហាជនណាម្នាក់ឡើយលោកចាត់ទុកថាមហាជនប្រៀបដូចជាអតិថិជនរបស់លោកឲ្យទៅជាអតិថិជនម្ដេចនឹងកើតព្រោះលោកជាមនុស្សរបស់មហាជន មានថ្ងៃនេះព្រោះតែការគ្រប់គ្រងរបស់មហាជន ក្នុងការឡាយនោះ លោកមិនបាននិយាយរឿងទុំសវត្តទេ ដោយបញ្ជាក់រឿងកម្មវិធី Cambodian Idol លោកសុំមិននិយាយចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ